បីកុំបីកាពីលោកអើយប្រជាខែមរាបីកុំបី រួមគិតផ្ដាច់ញាចងចាំរាំងសា បាំងនោះសាំងមួងមុតលោកអើយប្រយុទ្ធរោគឆ្លងបាំង រៀងទាំងប្អូនបងកូនណាពុនពង 送奔。 ត់កូរណា វិញនាងសូនបងលោកអើយវិញនាងសូនបងសូមព្រះ ឆ្ងាយបារមីគ្រប់អង្គជួយខ្មែរប្រុងស្រីឲ្យរួមពូរផងស្រង